សិក្ខាបទវាតលតែកន្លងនៅកាយវាចាគ្រប់អង្គនៃសិក្ខាបទនោះគ្រាន់តែខឹងមិនដាច់កម្មបទទៅទៀតទល់តែចូលព្យាបាទខឹងគេកុំចឹងនឹងចូលបើខឹងកូនកុំចឹងខឹងកូនសួរថាតើចេតនាយើងចង់ឲ្យកូនវិនិច្ឆ័យហិនតយងអីមែនតើអត់ អញ្ចឹងបានអ្នកខ្លះគ្រប់គ្រងរឿងខឹងកូនហ្នឹងដែលក្នុងមានកលដ្ឋទីបនី ថាសំបីតយើងខឹងកូនជួនកាលស្ដីថាឲ្យកូនហ្នឹងវាមិនដាច់ព្រោះអីនៅក្នុងហ្នឹងវាអត់ប្រព្រឹត្តទៅដើម្បីការព្យាបាទមានពេលខ្លះគ្រាន់តែខឹងកូនមិនស្ដាប់អីចឹងណា ប៉ុន្តែក្នុងគំនិតដ៏ជ្រៅហ្នឹងអត់មានគិតថាចង់ឲ្យកូននឹងស្លាប់មែនតើទេចង់ឲ្យកូននឹងវិនិច្ឆ័យមែនតើទោះបីជេរថាស្លាប់អារស់អីមិនក៏ដោយប៉ុន្តែបើស្លាប់មែនមើលបំប៉ុន្តែពេលយើងមិនយល់ពីបំណងហ្នឹងយើងទៅគំត្រួយខឹងកូនអត់អីទេខឹងកូនក៏ជាអកុសលដែរមិនចឹងណាជាមโนទុច្ចរិតដែរប៉ុន្តែ វាអត់ដាច់កម្មបត់ត្រង់ថាมันមានគំនិតព្យាបាទអញ្ចឹងឯងតែកុំគំត្រួអត់អីចេះខំខឹងទៀតដល់ពេលមានមានពេលខ្លះយកសិក្ខាបទមួយមួយហ្នឹងយកនិយាយដើម្បីឲ្យឃើញទាំងបើអត់អីផងខឹងទៀតអត់អីមិនមែនទេវាគ្រាន់តែមិនដាច់សិក្ខាបទប៉ុន្តែ ជាអកុសលដែរវាដុតកម្ដៅចិត្តដែរពេលខឹងហ្នឹងសុបាយចិត្តអត់ មិនសบายដុតអឺអញ្ចឹងបានកិលេសហ្នឹងមានពេលខ្លះយើងចែកយើងចែកទៅកុំខឹងអ្នកនេះកុំខឹងអ្នកនោះវាបាបប៉ុន្តែខឹងអ្នកនេះអត់អីមិនមិនរៀនទៅអញ្ចឹងឯណាមិនបដ ாய் អញ្ចឹងឯងនៅពេលដែលចិត្តនឹងវាចម្រើនដោយកុសល នៅក្នុងសតបដ្ឋានសោតឃើញព្រះអង្គត្រាស់ថាម៉េចថាតោសង្ឃវាចិត្តតាំងតោសង្ឃចិត្តតន្តិបជានិតិកន្លែងហ្នឹងព្រះអង្គអត់កំណត់ថាខឹងណាគេទេចិត្តខឹងចិត្តតោមនោះចិត្តថ្នាំងថ្នាក់កើតឡើងហ្នឹងអត់សំខាន់ថាតើអារម្មណ៍របស់វាស្អីទេណាណាគេទេឲ្យទៅតោសៈគឺអកុសលហ្នឹងឃើញទេ ប៉ុន្តែយើងថាកុំជេរលោក បាបជេរប្រសក់អត់អីណោវាទៅជាចឹងវិញមែនតេនធរដែលយើងរៀនបណ្ណាក៏ដោយកន្លែងធ្វើការ នៅតែតំណឹងដដែលឧទាហរណ៍អាត្មាលើកឧទាហរណ៍ថាប៉ូលីសប៉ូលីសព្រំដែនឬក៏ប៉ូលីសអឺបន្តប្រវេសន៍ ពេលគាត់រៀនច្បាប់គាត់ត្រូវរៀនច្រើនយ៉ាងណាក៏ដោយប៉ុន្តែកន្លែង ធ្វើការតែនងឯងមិនមកធ្វើកន្លែងនេះផងកន្លែងនោះផងឯងអញ្ចឹងកន្លែងធ្វើការតាមដានចិត្តរបស់យើងនៅតែក្នុងទ្វារ6នឹងដដែលហ្នឹងហើយប៉ុន្តែកាលណាយើងមិនចេះច្បាប់ទោះបីធ្វើការតែកន្លែងមួយមែនតែធ្វើការវាអត់កើត ប៉ូលីសនឹងធ្វើការតែកន្លែងហ្នឹងមែនប៉ុន្តែត្រូវរៀនច្រើនដែរ